ថាអំពីរបៀបឆែកមើលលុយលេង TikTok អញ្ចឹងយើងត្រូវចូលនៅក្នុង TikTok ហើយយករក name របស់យើង username របស់យើងបាទហើយបន្ទាប់មកយើងចូលក្នុង Google អញ្ចឹងវាយដាក់ថា TikTok money calculator អញ្ចឹងនៅពេលដែលយើងវាយថា TikTok calculator ហើយវានឹងលោតមកអញ្ចឹងយើងអូសវាមកក្រោមបន្តិចមកអូខេបាយវាហើយយើងអូសអូសវាមកក្រោមហ្នឹងហើយអូខេអញ្ចឹងឃើញពាក្យថា enter យក TikTok username អញ្ចឹងយើង username ដែលយើង copy ឬក៏វាយចូលមកហើយចុចថា calculator បានអញ្ចឹងវានឹង calculate វានឹងកណនាលុយដែលយើងរកបានប្រចាំថ្ងៃសូមបេះដូងម្នាក់មួយម្នាក់មួយ ផងបាទអរគុណជម្រាបលា